គឺថាដើម្បីឲ្យពួកយើងខុសអំពីរូបក្នុងបច្ចុប្បន្នទៅប្រាក់លោកគឺបុគ្គលម្នាក់ម្នាក់ត្រូវតែខាងទៅប្រាក់ទីមួយគឺទុកបន្លំគឺថាបំមានសិក្ខាអីគឺយើងត្រូវតែទូលយើងគ្មានកដៅគ្នាចិត្តមេសាបើសិនជាមានកំហុសខ្លះយើងត្រូវតែដាក់អញ្ញាដោយការខកខានតែកំព្យូទ័រក្នុងកម្មដល់ទៅតែ ហើយទីពីរគឺយើងកាន់តែឌឺទៀនរកស៊ីចិនជីវិតអ្វីគឺទៅតាមកម្លាំងសមាអាជីវៈតាមប្រទេសតាមប្រាជ្ញាបានទឹកគប់ទឹកបានស្ដាយគប់ច្រើនបើសិនជាយើងខ្វះខាតគឺទៅប្រសមទីគុំគឺអរកាហើយមនុស្សទាំងឡាយមកពីព្រោះកាលណាដែលយើងបានគូសគឺអត់គំនិតអត់ប្រាំអត់ទេយើង ពីសង្គមនេះព្រមឲ្យគេចេះរស់នៅពីបានល្អផងនឹងទីពីរហើយទី3គឺយើងត្រូវតែសម្ដែងការស្មោះត្រង់នៅក្នុងចរិយាស្វាមីដល់បរិះដែលមានប្រពន្ធហើយគួរតែត្រង់ទៅប្រពន្ធខ្លួនទៅកុំឲ្យប្រឆាំងទៅក៏ទៅស្មោះត្រង់ទៅរបស់ខ្លួននឹងបានសុខសន្តិភាពដល់ប្រចាំនោះហើយទី4ត្រូវនិយាយនិយាយចិត្ត បាននិយាយចិត្តទៅទៅវិជាបានហើយទីត្រង់កុំអត់ទៅបានគឺចរានមារាគឺយើងកុំអត់ទៅបានយើងនៅតែប្រាំទេប្រណាដល់រកគុណបានតាមទៅតាមនេះរកគុណអត់ទៅបានវាថាដាក់ព្រមព្រមករបស់អត់ទេមិនមិនមិនចេះរួមនឹងបច្ចុប្បន្នទេហើយរកគុណនេះក៏មិនបានស្ដាប់ទៅទៅនៅក្នុងនៃរូបសម្រាប់លោក ដែលយើងបានទៅតាមគួរតាមទៅផងហើយម្យ៉ាងទៀតអាត្មាបានទៅពិចារណាទៅទៅទៅថាតែសិនជាមនុស្សសម្ហោនាំគ្នាតាមតែមានត្រាប្រាគឺទៅក្រៅនេះគឺទៅដូចត្រូវបានសុខសន្តិភាពហើយមានអភិវឌ្ឍអសុខសន្តិភាពយ៉ាងម៉េច អញ្ចឹងបើសិនជាបរិបនៅក្នុងដែនមនុស្សមួយក្នុងគុំក្នុងគុំសពនៅក្នុងប្រទេសនាំគឺមិនចំណាប់គឺទៅវិញមកលើកមនុស្សតាពោរកទីស្មោះត្រង់ខ្លួនធ្វើសារកម្មអញ្ចឹងតែទាំងឡាយគឺមិនបាច់តាមបទទៀតទេគឺមិនបាច់តាមអោទេរួមលោកខ្លួនអាណានរួមអាណានហើយទី3ប្រពន្ធកូនក៏អស់មានចឹងធ្វើប្រសាបាទតែបាត់ទៅប្រសាទៅជំនួយអីក៏អត់មានអឺទី4និយាយកុហក នោះយើងនិយាយពីទឹកអញ្ចឹងយើងនិយាយពីជាតិទឹកទាំងអញ្ចឹងយើងគួរធ្វើស្មារតីបញ្ហាអ្វីទេហើយមុសាទៀតនេះដល់យើងនិយាយមែនទែនខ្លាំងមែនទែនខ្លាំងខ្លាំងជាងគេបើសិនជាយើងនិយាយទឹកគឺអ្វីអ្វីមិនមានទឹកទេតែបើសិនជាយើងមិនទឹកទេគឺអ្វីអ្វីគឺបែកបាក់របស់ព្រះអង្គ អញ្ចឹងបានថាអតិចជនសំខាន់ហើយទី5ប៉ុន្តែក្នុងបច្ចុប្បន្នគឺច្រើននិយាយថាសូរានជាមិត្តនិកជំនាញទូគ្នាម្ដងម្ដងហើយក្នុងទឹកដៅទឹកអីណាតែមានជាអានឹងបានទៅផងតាមពិតទៅគឺយើងចិត្តនេះចិត្តអ្វីដែលយើងមានលទ្ធភាពនិយាយទៅក្នុងបច្ចុប្បន្នគឺតែបើមិនយើងនាំគ្នាមិនថាទាំងអស់គ្នាទៅគឺការប្រកាន់អាពួរនៅចិត្តវិញ្ញាណការផលិតស្រាឬក៏ការឈ្លោះឆ្លោះដី ស្រាប់សម្លាប់ខ្លួនដោយសារប្រាណសមាធិអត់មានទេអញ្ចឹងទៅដល់អញ្ចឹងទៅគឺថានៅក្នុងផ្ទះហ្នឹងបានសុខសន្តិភាពអើបើទៅផ្ទះច្រើនគ្នាទៅញ៉ាំគ្នាតាមសិល5អញ្ចឹងទៅភូមិនេះមានសន្តិភាពហើយគុំសង្កាត់ដែរទៅពេលរហូតដល់ពេលមួយមួយមានសន្តិភាពអស់អញ្ចឹងមនុស្សទាំងអស់កាលណាដល់កម្មសិល5ទៅគឺជាហោថានៅក្នុងពិភពលោកយើងកម្មសិល5អស់អញ្ចឹងមនុស្សអបកម្មកម្មអបកម្មជាតិអបកម្មគុំដែរតែគ្នារស់នៅ ហើយក៏គ្មានមានមានហើយថាតិចចំណាយសម្រាប់ការអបយោជន៍ការងារដែលនាំឲ្យខាតបង់អបយោជន៍ដូចជាការងារដែលវាទៅថាតាមដល់ពេលទៅយើងហើយតាមត្រូវទៅទៅគេផលិតខាងទៅគេអត់មានទេអាឬក៏ថវិកាសម្រាប់ចំណាយប្រើប្រាស់ទៅលើបុគ្គលអាសង្ឃក៏អត់ដែរអញ្ចឹង ព្រោះពួកមានច្បាប់របស់ខ្លួននៅកាត់ពួករបស់ខ្លួនអញ្ចឹងគឺបានសិក្សាទៅទាំងអស់គ្នាអញ្ចឹងក្នុងខែទី3យើងក៏វាអត់បានសិលផ្លែនរស់ហើយក៏លោកអត់បានសិក្សាផ្លែនរស់តែនឹងឯងគេហៅថាបុគ្គលបានខាងខ្លួននៅខែទី3ហ្នឹងឡើយខ្ញុំអរគុណហើយលើកនេះគុណមានសារៈដឹកការថាមនុស្សទាំងអស់ តើមនុស្សទាំងអស់ដែលសុំរក្សាបានសិល5នោះគឺស្ដោតលើវ័យឬលើអាយុឬក៏លើអីដែរគឺគុណសុំនិគុលមានសង្ឃិកាមានករណីកាចិត្តនៃសិល5នេះគឺជាធម៌របស់មនុស្សមិនមែនថាជាធម៌សម្រាប់មនុស្សចាស់ទេសូម្បីតាំងពីពុរុភិរតាដែលទូនកាលឡើងសមារាមណារីជាវិជ្ជាជន នឹងដំណាំរបស់ទាំងអស់ដែលស្ថិតនៅលើផ្ទៃដីតែមួយដែលហៅសកលលោកគឺធម្មទីអត់ទូទៅសម្រីឲ្យមនុស្សទាំងអស់ហ្នឹងឯងបើសិនជាផ្ទះមួយខាងសកផ្ទះមួយមិនខាងសកទៅវិញសកប្រទេសមួយខាងសកប្រទេសមួយមិនខាងសកទៅវិញសកយ៉ាតែអញ្ចឹងទៅវាមិនសមទេដោយសារតែទាំងអស់គ្នាហ្នឹងនាំនៅខាងមកទៅតាមហ្នឹងទេ ដល់មនុស្សទាំងអស់ខាងត5ទៅមានកិច្ចការឆ្លៅរដ្ឋធម្មនុញ្ញគឺកម្មសិទ្ធិយ៉ាកម្មសិទ្ធិអត់មានតការឯងទេហើយបើសិនជាមនុស្សទាំងអស់ហ្នឹងមិនខាងត5ទេច្បាប់ច្រើនណាស់សម្រាប់សិទ្ធិមនុស្សណាច្បាប់ចិត្តកោទៅពីចំណាត់ខាងនឹងពីចំណាត់ខាងនោះមកគឺទៅរឿងខូចរឿងខលនឹងបងអស់ហ្នឹងឯងអញ្ចឹងបានន័យថាបើសិនជាខាងសិនគឺសំដៅយកមនុស្សទៅវិញ ធម្មវ័យមជ្ឈមវ័យនិងបច្ចិមវ័យហើយសិលនឹងសិលជំរាបផងដែរថាដូចច្រឡំថាអេសិលនឹងក៏ទៅវត្តខ្ញុំនឹកឃើញទៅសំខាន់នឹងថាអត់ទេសិលនេះសិល5នឹងមិនមែនសិលសម្រាប់ដាក់នៅវត្តទេគឺសិលគេហៅថាសិលសម្រាប់រក្សាភាពរបស់ខ្លួនជាមនុស្សទឹកគេហៅថាមនុស្សពូកោមនុស្សទឹកប្រកបដោយល្មងគឺសិលនឹងគ្រាន់តែតាំងចិត្តទេជួបដើរទៅជួបសត្វមានជីវិតគេមិនសំឡំ គេមិនឆ្លាយខ្លួនទៅជាអ្នកសម្លាប់មនុស្សអគេរកគេទៅតាមកម្លាំងគេគេមានប្រពន្ធមានស្ដីមានកូនគេគេនិយាយច្រើនច្រើនគេផឹកតែផឹកស្អផឹកទូរស័ព្ទផ្សេងផ្សេងទៅតែប៉ុណ្ណឹងឈ្មោះតែគេមានសិលគេហៅសិលធម៌សម្រាប់មនុស្សទីតាំងនៅគុណអឺព្រះធម្មវិបស្សនាធម្មជឿទេពធម្ម ធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាសុរៈសិក្សានៃព្រះវិជានិច្ចកម្ពុជាដែលមានទីតាំងនៅពុទ្ធមណ្ឌលវិបស្សនាសុរៈនៃព្រះវិជានិច្ចកម្ពុជាស្ថិតនៅខាងលិចភ្នំអសរៈឃុំតាដៃស្រុកមាលឺខេត្តកណ្ដាល ជាក្នុងគណៈនេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំទូលសួរអំពីដែលពាក្យហៅថាទួគាតើពាក្យនេះជាភាសាបាលីឬក៏ជាភាសាអីហើយពាក្យនេះមានអត្ថន័យយ៉ាងណាមានខ្លឹមសារយ៉ាងណាសូមប្រិយគុណនិមន្តមេត្តាបកស្រាយគុណនៅក្នុងពេលនេះអាត្មាសូមបកស្រាយ នៅពាក្យខាងទួងដើម្បីចែកជូនដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យបានយល់ហើយចង់បញ្ជាក់អំពីអ្វីខ្លះទៅដែលហៅថាខាងទួហើយខាងទួនោះតើមានអ្វីខ្លះព្រោះជានេះគឺជាពាក្យដែលជាគេឯងទាំងអស់គ្នាជាប់ទៅនិយាយស្ដីតាំងពីបុរាណមកព្រមនៅតែ កុមារាកុមារីនឹងក៏ឆ្លងពីស្រីទៅខាងខ្លួនដែរអញ្ចឹងគឺថាខាងខ្លួននេះគឺយើងនិយាយមកពីភាសាខ្មែរយើងដែរហើយសម្រាប់ភាសាភាសាខ្មែរយើងតាំងតែដែលយើងអានទៅតាមកំណត់ច្បាប់វិញក៏ហើយខ្ញុំនិយាយភាសាខ្មែរវិញទៅសំស្រុតមកវិញណាទៅសំសំស្រុតមកទៅហើយហើយថាសូត្រ ហើយចេញវាសងចន្លោះទៅហើយកន្លែងនេះដែលយើងពូលថាអ្វីទៅដែលជាឋានសួគ៌តើឋានសួគ៌នេះគឺសម្ដេចយកទៅអញ្ចឹងក្នុងឋានសួគ៌នេះគឺសម្ដេចយកឋានទេវតាជាទីលំនៅជាពិភពពលថាជាប្រទេសរបស់ទេវតាតែម្ដងព្រោះនៅក្នុងលោកយើងនេះដែលយើងចូល អំពីពិភពវិញគឺរបៀបដល់36ជាន់មកគឺកម្មភពនេះគឺមាន11ជាន់មានរូបព្រះអសុរកាយបុរិឆានខណ្ឌមនុស្សហើយនៅខាងសួរនេះ6ជាន់គឺមានទេវតា6ជាន់ហ្នឹងមកនឹងកម្មភពនេះមាន11ជាន់ហើយនៅខាងព្រំព្រំនោះមានដល់16ជាន់គឺព្រំអមមានរូប ហើយនឹងអរូបព្រំនឹងដែលជាព្រំអរូបនឹងមាន4ជាន់អញ្ចឹងក្នុង36ជាន់នឹងគឺមានឈ្មោះឋាន6ជាន់ហើយរតាមជួរជួនតាមលោកក្រៅទៅថាឆោកមោវជ្រាសួរឆោកមោវជ្រាសួរនឹងគឺបានន័យថាជាកន្លែងស្ថិតទេវតាជាប្រទេសរបស់ទេវតាដែលដូចបញ្ញាថាឋានសួគ៌នោះដូចជាយើងជាថាបញ្ញាថាឋានមនុស្សឬក៏បញ្ញាថានៃឋាន បាយភូមិយ៉ាងទៅអញ្ចឹងកន្លែងនេះជាកន្លែងនាំមកនៅសេចក្តីសុខលោកទេវតាទាំងអស់ដែលតែអាស្រ័យនឹងឋានសួគ៌នោះគឺអត់មានសកម្មភាពអីទេគឺជាអ្នកដែលសោយសុខមកអញ្ចឹងយើងសួរថាតើឋានសួគ៌នៅណាវាបើយើងនិយាយវាខាងមនុស្សយើងយើងមើលឃើញមនុស្សយើងគឺមានប្រទេសអមេរិកប្រទេសអូស្ត្រាលី ឬក៏អាស៊ីអឺរ៉ុបនិងប្រទេសនេះទៀតឡើងឡើងគឺថាយើងទាំងអស់គ្នាមិនមើលឃើញតែនៅឡាយខាងជួរដូចតែញ៉ាំគ្នានិយាយតតគ្នាទៅដូចជាប្រទេសគឺមានក្នុងកន្ទីណាមានក្នុងកន្ទីគេថាឲ្យទៅឃើញនឹងស្នេហ៍ងោមឃើញសូម្បីតែលើនវិទ្យាសាស្ត្រដែលមានគឺថាយើងខុសទៅលើទៅលើដើម្បីធ្វើដំណើរស្វែងរកខាងជួររកទីទី ព្រោះថានោះបើតាមគម្ពីរពុទ្ធសាសនាដែលអាត្មាភាពបានស្រាវជ្រាវនៅក្នុងអត្ថកថារបស់ធម្មសង្ឃនីណាលោកបានបញ្ជាក់អំពីថាសួនច្បាស់លាស់នោះវាថាថាសួនគឺស្ថិតពីជំនាញឆានដីយើងតថ្ងៃនេះវាហៅឆានដីអ្វីអ្វីដែលនៅព្រោះជំនាញឆានដីដែលអាចសោះហើបើលើឆានដីជាប់ជើងដីបានលើការជំនាញរបស់ឆានដី អញ្ចឹងខាងសួរក៏ជាពិភពនោះដែរដែលមានជំនាញរបស់គេផ្សេងអញ្ចឹងសូមបញ្ជាក់ថាចង់បញ្ជាក់ពីទីតាំងសិនដើម្បីឲ្យសប្បុរសជនធ្វើការគិតពិចារណាឲ្យសិក្សាបន្តទៀតហើយទៀតតទៀតនៅក្នុងពិភពរបស់វាហៅថាលោកលោកនេះនៅក្នុងគ្រប់សាសនាទៅលោកតែមានពីរទៀត គឺមានចំពោះនេះតែជាបទហេតុនេះទៅសារៈរូបនេះនិងអមរៈគឺយើងហើយជាយើងកាត់នៅនឹងហើយចំពោះទីចំពោះទីនឹងដែលយើងចែកទៅតាមគឺយើងថ្ងៃនេះ5ទីដែលមានទីអីគឺអឺរ៉ុបអាមេរិកអាហ្វ្រិកនិងអូស្ត្រាលីណាទាំង5ទីនេះឯងដែលលោកថាជាចំពោះទី6 គឺអាស្រ័យគឺសន្តិអាស្រ័យនឹងអាហារការហូបចុកមកទឹកនឹងចំណីដូចជាអាហារគ្រឿងគ្រៀមមានប្រពន្ធមានកូនមានសត្វក្នុងផ្ទៃកើតដូចគ្នាអញ្ចឹងតែមិនគឺពិភពនោះយើងតែថ្ងៃងងរកតែនៅក្នុងទីណានឹងបានទៅដល់បានទៅអង្គនឹងទៅទីហើយនឹងទីមួយទៀតគេហៅថាសត្វជារតិហតិគឺនឹងនៅមាននៅខាងក្រោយ ណែគឺខាងកើតទុកហើយយើងនេះនៅខាងនៅខាងត្បូងខ្ញុំហើយនៅខាងជើងតំបន់ខាងលិចគឺគេហៅថាអមរៈគូយើងគឺហើយនៅខាងជើងគេហៅឧត្តរៈគូគឺហើយតំបន់លិចដាច់ឆ្ងាយឆ្ងាយហើយទីចំនួនហ្នឹងគឺមានភ្នំមួយគេហៅភ្នំប្រសមាសមរុយើងស្មៃហៅប្រសមាដែលថាសមរុទីហ្នឹងគឺភ្នំហ្នឹងនៅចំកណ្ដាលបាទប៉ុន្តែមិនមែននៅស្មៅខាងបរិញ្ញាទេ ហើយនៅស្ថិតនៅក្នុងលំអដែរហើយនៅស្ទាត់ជំវិញក្នុងព្រះសម័យហ្នឹងគឺមានជួបក្នុងរំកិលជាន់ទៅទៀតដែលលោកមានបល័យលពោថាខ្ញុំជាលក្ខណៈករបស់ទេសន្ធរមានមិនថែវិសន្ធរវាមិនជាអសកម្មហើយខ្ញុំទាំង7ហ្នឹងគឺមានកម្ពស់ពិភពកម្ពស់ខ្ពស់ជាងគ្នាទៀតទៀតនឹងស្មើគ្នាទេហើយចន្លោះក្នុងមួយមួយសតតាជាពីលំអបង នៅជាលំហរបស់អង្គដែលយើងនិយាយថាវត្តដែលអត្តបតិនឹងកំណត់ជាទីលំហរបស់អង្គអញ្ចឹងយើងសពថ្ងៃនៅខាងបូនក្នុងនេះហើយពិភពទេរានៅណាគឺកំពូលភ្នំប្រសមានឹងឯងជាប្រទេសរបស់ព្រះបាទឈ្មោះសាវកដែលមានដែលយើងបាននិយាយទាំងអស់គ្នាថាដែលយើងប្អិនព្រាព្រាកតៈព្រាព្រាកតៈព្រាព្រាប្អិនប្អិនហ្នឹងគឺនៅក្នុងហ្នឹងណាជាអសូរទេវតា ហើយនៅភ្នំដែលហៅថាភ្នំដែលនៅវត្តជំវិញមិនគាត់ពីភ្នំប្រកម៉ែមកគឺជាឋានមួយគេហៅឋានការព្រមហរិហើយស្ដេចចក្រឡោកបាលជាពុទ្ធបរិស័ទព្រមលើចក្រឡោកបាលគឺមានស្ដេចឆាប់អរគុណលោកស្ដេចរូបខៈក៏វារៈណាជាប្រស្ដេចជឿរាទាំងមួយហ្នឹងគឺនៅតំបន់តាមភ្នំដែលនៅវត្តជំវិញក្នុងប្រកម៉ែហើយក្នុងប្រកម៉ែហ្នឹងនៅបាតភ្នំ គឺនៅមកក្នុងប្រមាណហ្នឹងមិនមែនចិត្តចិត្តដូចជាក្នុងអត្តរសចឹងទេប្រហោងក្រោមទេមានចំពោះភ្នំក្រហៅភ្នំត្រៃពោត្រោពីខាងក្រមកហើយនៅខាងក្រក្នុងនោះគឺជាពិភពមួយដែលហៅថាបំបានរបស់មានស្ដេចមួយហៅដាច់បុព្វចិត្តប្រាតោជាជាប្រភេទរបស់ពួកអសលណាពួកអសលដែលហៅដែលយើងនិយាយថាពួកអសលកាយដែលជាប្រព័ន្ធរបស់ពួកយក្ស គឺថាបាត់របស់គេនៅបាតខ្លួនឯងហើយកពូក្នុងខាងលើគឺជាតំបន់របស់ដែលទេវតាមួយឈ្មោះថាកោអកង្ខានឹងទេវតាក្នុងឯងហើយទេវតាដទៃដទៃគឺមួយចំទៅនៅតាមរបៀបក្នុងទៅជាលំដាប់មកហូរហែនៅទៅដូចជានៅក្នុងវិទ្យាយើងអញ្ចឹងណានឹងជាបើយើងនិយាយទៅគឺថាជាពិភពរបស់ទេវតាដែលយើងបាត់ស្នាមវាហៅពិភពលោកពិភពលោករបស់មនុស្ស ដោយទៅនឹងគឺជាពិភពរបស់ទេវតាហ្មងទេវតាអញ្ចឹងបានយើងមកចង់បញ្ជាក់ថាទិសដៅទីតាំងរបស់ខ្លួននៅណាហើយកន្លែងនោះវាផុតទៅមានផែនដីយើងហើយការព្រះជាម្ចាស់លោកដែលបានប្រាប់នឹងហើយទៅក្រោះពុទ្ធមេដានៅខាងសាវសំហ្នឹងក្នុងទៅនៅលើកពូលភ្នំហ្នឹង ហើយដល់ពេលព្រះអង្គព្រលឹមឡើងលោកចុះមកពីឋាននោះមកមកគល់ប្រអប់មកជំរះបកាយហើយព្រះអង្គក៏បិណ្ឌបាតនៅទីខាងជើងមកហើយពុទ្ធរៈក៏រស់ទីហើយពួកនោះដូចយើងនិយាយពីទទួលមនុស្សទទួលមនុស្សជាទទួលដែរណាប្រចាំយើងដែរទទួលមនុស្សដែរហើយបើយើងនិយាយពីថ្ងៃយប់ខុសគ្នា24ម៉ោងណាខុសគ្នា2ម៉ោងបើនៅនេះរឹកនៅនោះគឺ ណាព្រលឹមនេះលោកនឹងអាមេរិកដែរណាមានសភាពអញ្ចឹងគេថានេះជាហើយលោកថាគឺតែឲ្យចាក់បបាលមួយណាគឺគឺនៅទីទាំង4គឺដល់6ជាន់រហូតដល់មហាព្រំហើយមានកតិតមួយនឹងប្រចាំលើក្នុងប្រក្រៃបណ្ដាលោកថាលោកកតិតមួយចាក់បបាលមួយនៃចក្រវាលពួកគ្នាទៀតថាចក្រវាលជាមួយគ្នាហ្នឹងគឺពិភពរបស់ហ្នឹង ត្រូវទទួលយកពន្លឺព្រះអាទិត្យទៅកាន់ដូចគ្នាណាដូចគ្នាមានអាទិត្យមួយមានប្រចាំមួយមានប្អនមួយនិងមានប្អនមួយគឺថាអ្នកប្រត្រឹងគឺ9នេះហើយមកព្រមមកគឺមានចក្រឡោមនឹងបើយើងនិយាយអំពីពីភពសត្វរបស់ទេវតានឹងប៉ុន្តែនៅនៅក្នុងមនុស្សលើជំនេះក៏មានពីភពទេវតាដែរណាទេវតាដែលជាសាខាគឺថាទេវតាយើងត្រូវ លោកគួរថាអកតទេវាអរបទេវាភូមទេវារាមទេវាវំទេវាគឺផ្ដាស់ខ្លះនៅនឹងដើមឈើធំមួយមួយមួយមានប្រសាមួយមានដូចជាដើមពោដូចជាដើមជ្រៃដើមរាំងធំធំធំទៅគេហៅអរិបទេរាហើយយើងមើលអត់ឃើញទេរូបគួរនឹងល្អណាស់តែខំរូបយើងយើងសួរថាហេតុអីបានយើងមើលទេរាមិនឃើញ ហើយសួរថាព្រោះហេតុអីបានយើងមើលខ្យល់ទេយើងសួរចឹងខ្យល់ដែលបក់មកប៉ះកាយយើងយើងដឹងថាខ្យល់ដែលថាប៉ះឯងប៉ុន្តែឲ្យយើងមើលឃើញថាខ្យល់ហ្នឹងវាពណ៌អីហើយយើងណែតទៅក៏អត់ឃើញដែរអញ្ចឹងសូមមកថាខ្យល់ហ្នឹងមើលឃើញហើយចម្ងងរូបទេវតាដែលល្អជាងខ្យល់ទៀតហ្នឹងគេហៅថាអរុបទេវមួយហ្នឹងទេវតាដែលដែលស្ថិតនៅខាងមនុស្សហើយវងទេវតាទេវតានឹងព្រៃស្រង មានតកម្មនឹងមាននៅព្រៃស្រងទៅហើយរាមទេវតានៅសួនស្បាអាហើយភូមិទេវតានៅភ្នំណានៅទូភ្នំអមហ្នឹងក៏មានទេវតានៅទាំងអស់អាកាសប្រទេសនេះនៅតាមវាលនៅតាមលំហអញ្ចឹងចង់ថាយើងជាយើងហោះណែជួបផងណាជួបណែធ្វើឲ្យណែលឺសូរថាបានប្រកាសទេវតាឬក៏បុគ្គលទេវតាមកគេថារូបពីឡើងនឹងមិនឲ្យបុគ្គលយើង វាមិនមិនឲ្យទៅដល់ហើយយើងរបស់គេណាគឺមើលឃើញយើងប្រកបតែយើងមើលគឺទៅវាអត់ដែរអានេះយើងពីរូបចិត្តទៅដល់រូបចិត្តណាហើយពួកនោះដែលហៅថាខាងសួរនោះព្រោះអត់មានគ្រូស្រ័យចំការធ្វើកសិកម្មពាណិជ្ជកម្មឧស្សាហកម្មអត់ទេពួកនោះគឺមានសម្បត្តិទឹកគឺថាសម្បត្តិទឹកគឺរបស់កើតឯងស្បស្បព្រោះទេវតាមានសម្បត្តិទឹក ណាមានរូបទឹកសម្លេងទឹកស្លឹងទឹករសទឹកគឺសម្ផស្សទឹកសេចក្តីសុខទឹកអាយុទឹកអត្ថប្រយោជន៍ទឹកយុទ្ធបរិវារទឹកអស់គឺថារូបទឹកគឺដែលយើងនិយាយពីទេវតានេះមកចង់បញ្ជាក់ពីសម្បត្តិទេវតាដើម្បីឲ្យយើងមានពលបរិសុទ្ធកម្មនោះគឺថាគឺការឡើងមកគឺអត់មានការនៅក្នុងស្ទីម្ដាយរបស់គេគឺថាការឡើងមកគឺប្រមាណមនុស្សយើងអាយុ11ឆ្នាំប្រហែលឧបបត្តិកម្មដូចនេះ ជាឧត្តមគឺកើតឡើងហើយតែនៅក្នុងកសុយគឺព្រះជាម្ចាស់តំណែងមកក្នុងទៅដល់មកមកពិនិត្យទៅគឺលោកថាទេវតាកើតឡើងមានក្របខ័ណ្ឌមកដល់ទេវតាណាដែលកើតនៅក្នុងកតុកដំណេកទេវតានោះជាប្តីជាបុគ្គលមិនអាចចាំទៅគឺចង់ស្គាល់វិស័យទេវាថាសញ្ញាកម្មនោះគឺជាប្តីជាបុគ្គលហ្មងនឹងបើយើងនិយាយភាសាខ្មែរវិញតែដោយសារនៅលើកផ្លូវគឺជាមេត្រាមកទៅ អត់អត់មាននៅគឺតែខំចឹងហើយបើកើតតាមរបៀបតាមភូមិឋានតាមទឹកដីរបស់ខ្លួនគឺជាមរបាណាតាមបានសម្រាប់បរិបាបើយើងនិយាយនៅទឹកខ្មែរគេជឿថាតាមមកនៅជាពលរដ្ឋណាជាពលរដ្ឋរបស់របស់ប្រទេសមួយមួយគេតាមទេវតានឹងមានវិស័យវិកលនេះទេ ណាទឹកដីមានកលាទេទឹកដីនេះតែមានតែនេះទឹកដីនេះតែមិនសូវដូចទៅពិភពលោកយើងចឹងនេះប្រទេសខ្មែរនៅប្រទេសថៃនៅប្រទេសវៀតណាមនៅឡាវគាត់ទៅដូចចឹងហើយមានព្រំដែនចឹងហើយមានការពីហើយរសានទៅដូចនេះព្រមទាំងទេវតាដែលគ្រប់គ្រងនៅតាមប្រទេសទាំងអស់នោះគឺស្ថិតនៅក្រោមសកលវិទ្យាសាស្ត្រអន្តរជាតិ ដូចជានឹងមនុស្សលោកយើងដែរគឺគុណលោកយើងមានសតិមានសក្តីមានតែគ្រប់គ្រងមើលសក្តីតាមគេនឹងមានតែប្រព័ន្ធមានអង្គការតាមជាទៀតជាអ្នកគ្រប់គ្រងទៅលើប្រទេសក្នុងដូចនេះនេះប្រព័ន្ធគ្រប់គ្រងព្រឹកកាប់តាមឡើងមកគឺធំមកមកចំណេញទឹកគឺចំណេញជួយើងមិនបាច់ចាំស្វែងរក ធ្វើឆ្នាំនេះដាក់សម្លេងទេសម្លេងទេវតាគឺសម្លេងណាធំធំឯងព្រោះព្រោះឯងជុំជុំឯងលឺទឹកលឺច្រើនលឺដល់ខ្លួនឯងហើយខ្លឹមទឹកគឺទេវតាទាំងឡាយមិនមានតែស្វែងរកព្រេងមកតែរៀបលងដែរទេគឺមានចិនកោចិនវិការតែម្ដងហើយទឹកគឺទេវតាដែលចូលមកហូបអាហារគឺមិនស្វែងទៅរកទីផ្សារទេគឺរបស់នឹងនៅពេលណាមានតំណងចង់ក្នុងអាហារគឺអាហារកាលាខ្លួនឯងហើយបរិភោគក៏ប្រាថ្នា ហើយបើយើងយកអំពីសង្កត់ទឹកគឺសម្រាប់ព្រះគ្រឿងអលង្ការគឺការឡើងជាស្ដាយប្រវត្តិទឹកប្រាំតាមប៉ុនអត់មានជនណាប្រទិញពីជនណាគ្មានលើរបស់ស្ដាយហើយគ្មានរបស់សម្រាប់ដូចគ្នាទេគឺរស់នៅតាមកម្លាំងប៉ុនរបស់គេហើយបើនិយាយពីអាយុទៅវិញគឺកដាមានអាយុវែងណាទេវតាចាទៅមហារាជខុសគ្នា50ឆ្នាំមនុស្សស្មើគ្នាមួយថ្ងៃ30ថ្ងៃគឺមួយខែ 12ខែមួយឆ្នាំហើយពីអាយុជាមួយឆ្នាំស្មើនឹងយាយ9លានឆ្នាំពុទ្ធហើយដល់ទេវតាខាងកោទាំងមួយយប់មួយថ្ងៃយើងនិងមួយយប់មួយថ្ងៃគេ100ឆ្នាំយើងអញ្ចឹង12ខែនៅកោថ្ងៃគេមួយខែទឹក12ខែមួយឆ្នាំគឺអាយុ1000ឆ្នាំស្មើនឹងយើង3.6លានឆ្នាំហើយបើទេវតាខាងយាមយាវិញគុណនឹង4គុណនឹង4ឡើងហ្មងហើយបើខាងដល់ទឹកយើង400ឆ្នាំស្មើជាមួយថ្ងៃទេ ហើយជាអាយុដល់ទៅ4000ឆ្នាំណាអញ្ចឹងស្មើនឹងយើង57ដល់60ឆ្នាំអញ្ចឹងឃើញកម្លាំងគុណនឹង4ឃើញខាងជួរទី5ហើយឃើញលទ្ធផលមកគុណនឹង4ឃើញខាងជួរទី1អាយុទៅហើយអាយុនេះអត់មានណានាមួយទៅចេះទៅឆ្នៃប្រឌិតមកទេគឺការឡើងតាមកម្លាំងបំទាំងហ្នឹងតែណាក៏មិនចេះបានថាបើទេវតាណាទៅបំទៅទៅតាមនៅសុខគេវាអាយុខ្លី គេហៅថាស្លាប់ដោយអស់គាត់ណាអាយុខ្លីដែរប៉ុន្តែអាយុគេគឺរស់តែប៉ុណ្ណឹងអស់ហើយតែអស់ប៉ុណ្ណឹងត្រូវទៅស្លាប់ម្ដងបើចង់កើតប៉ុណ្ណឹងទៀតត្រូវកើតម្ដងទៀតនឹងអាយុគិតហើយបើនិយាយអំពីអធិបតីចុះគឺទៅធំហ្មងព្រោះថាព្រះអង្គចឹងតាមឡើងមកព្រះអង្គម្ដងអត់មានដំណើររបស់ស្នោហើយទៅធ្វើព្រះអង្គនៅថាសមោទេវតារបស់ស្នោទៅប៉ុណ្ណោះទេព្រោះថាស្ដេចទេវតាមួយដោយស្ដេចថាបរមបុរសកបុរសកបុរសៈអញ្ចឹងគឺកើតឡើងចឹង គឺអត់មានអនាមតរបស់ស្មារតីអញ្ចឹងបានន័យថារបស់ណាដែលយុទ្ធគឺសក្តិមកអត់ចេះពីសំណុកទៅបានឯបានមកដោយសារអីអត់ទេគឺបានមកដោយសារកម្លាំងបងទៅដកកើតឡើងគឺចឹងមកពីសារអីគឺហើយបើជាសបរិវារវិញយមពីបរិវារគឺដាខ្លះកើតឡើងមកក៏ពីអណាចមានទេខ្លះមានបរិវារ500ខ្លះ1000ខ្លះ2000ហើយខ្លះមានអំណាចធំជាងគេមានអំណាចមានពលិកម្មជាងគេតាមរឿងរបស់ខ្លួន បុណ្យរបស់ក្នុងសាសនានឹងហៅថាដូចនេះវាសេចក្តីសុខទាំងធ្វើដល់ទៅជួយទេអត់ទេឈឺចាប់ឈឺក្បាលលើមុខចុកពោះអីមានគុណធ្លាក់មានកន្លែងមន្ទីរពេទ្យសម្រាប់ព្យាបាលរោគអត់ទេអត់សោះទេវតានឹងគឺលោកបានបញ្ជាក់ថានៅពេលដែលយករស់នៅសាពីកាលមកក៏ហើយប្រព្រឹត្តអាយុ16ឆ្នាំនៅអញ្ចឹងក៏ដល់អស់អាយុ ដល់តែពេលអស់អាយុចាស់តែម្ដងឈឺតែម្ដងស្លាប់តែម្ដងមកហើយព្រមគ្នាហ្មងនឹងនេះចង់បញ្ជាក់ពីសមត្ថភាពហ្នឹងនៅក្នុងព្រះបាទ6ជាន់ហ្នឹងនឹងអញ្ចឹងបានន័យថាសេចក្តីសុខរបស់ព្រះជានិរន្តរកាលប៉ុន្តែមកពីអីបានជាព្រះជាម្ចាស់ថាកំហល់បស្នាខាងជួរថាមកពីនៅស្លាប់បើសិនជាកើតពីក្តាមទៅស្លាប់មានអត់ដឹងគ្នានេះ យើងនឹងបន្ទប់ឲ្យវាទៅនៅណាក៏នឹងមកពីទេវតាក៏វាអនុឆិនទៅខាងអតាដែរអញ្ចឹងវាដល់បនអស់បននោះធ្វើមកកើតជាមនុស្សប៉ុន្តែយើងសួរថាចុះនៅក្នុងលោកនេះតើមានទេវតាមនុស្សដែរឬទេនេះចង់បញ្ជាក់អញ្ចឹងមកចង់បញ្ជាក់ថានៅក្នុងលោកយើងនេះបើយើងពោលអំពីទេវតាវិញព្រះលោកសម្ដែងតែមាន3ទី1គឺឧបបត្តិកទេវី ទី2គឺវិសុទ្ធិទី2ទី3គឺសមតិទី2លោកមកបាទក្នុងលោកនេះតាមទៅនៅក្នុងលោកនេះតើមានទេវតាដែរឬទេអង្គរបស់គឺនៅក្នុងលោកនេះតើមានទេវតាដែរឬទេអញ្ចឹងសូមបញ្ជាក់ថាបើនិយាយពីក្នុងលោកនេះ ព្រះសម្ដែងថាយានទេវតាមុខគេហៅមនុស្សទេវតាតើមនុស្សដូចម្ដេចមួយយើងត្រូវសម្គាល់ណាអញ្ចឹងទេវតាលោកចៅខាងមាន3ឧបបត្តិកៈទេវាគឺទេវតាដែលឧបដិបកើតដោយស្មារបានសម្ដែងមកអញ្ចឹងណាតែកាលឡើងមកធំហ្មងក៏មានទេវតាពីរគឺនៅឋានកណ្ដាលគឺវិសុទ្ធិទេវីនិងសមតិទេវីវិសុទ្ធិទេវីនោះគឺសំដៅយក លោកអ្នកដែលមានសិលដ៏បរិសុទ្ធគឺថាលោកអ្នកដែលមានសិលដ៏បរិសុទ្ធមានចិត្តដ៏បរិសុទ្ធមានបញ្ញាបរិសុទ្ធអញ្ចឹងហៅសតិពីវាគាត់ថាអ្នកសិល5អ្នកសិល3អ្នកសិល10ពុទ្ធោសាមេនោះសុទ្ធតែជាទេវតាជាទេវតាហើយមកពីថាមកពីគឺមានសិលទេណាសិលហ្នឹងឯងសម្រាប់ធ្វើមនុស្សឲ្យខ្លាយទៅជាទេវតាបើសិនជា សល់5ទៅទៅដល់ឆ្នាំទៀតជាងសល់8ទៅដល់ឆ្នាំពោះសល់ដល់ពោះជាងសល់8ដល់ទៅលោកសង្ឃគឺមានសាមណេរប្រកបពីពិភពពិភពទទួលលោកជាអញ្ចឹងប៉ុន្តែលោកចង់បញ្ជាក់ថាទេវតានោះគឺសំដៅយកលោកអ្នកដែលមានគុណធម៌ទេមិនមែននាំញាគ្រាន់ថាអញកាន់សល់ដែរអញពោះដែរអត់ទេគឺសំដៅយកលោកអ្នកដែលចូលត្រឹមនៅស្រ័យសខានោះ មកសម័យព្រះនេះគឺប្រពុតជាម្ចាស់នឹងឯងជាទេវតាធំដែលជាទេវតាធំជាងគេនៃទេវតាទាំងឡាយហើយសាមយៈដូចជាប្រមូលពលានសរីបុត្រជាទេវតាធំប្រកបដោយព្រះមកហើយអតីតអតីតទេមហាសាមយៈសាមយៈ80អង្គឬក៏សាមយៈ60អង្គនិងសាមយៈដល់ទៅច្រើនម៉ឺនអង្គដែលសុទ្ធតែជាប្រាអរហន្តលោកមានកលិសតមហាយទេគឺថាលោកជាទេវតាមួយសម្រាប់នៅក្នុងមួយសលោកនេះ ហើយលោកជាទេវតាមួយលោកក៏សមត្ថភាពចំពោះស្មងមិនបាច់ទៅធ្វើស្រែទេគឺវាឧបដិការឡើងដោយសារពុទ្ធបរិស័ទគឺប្រទៀនស្វាយអគាត់វិហារសាលាគឺពុទ្ធបរិស័ទក៏សាងស្វាយអដង្ហើមបានបានពុទ្ធបរិស័ទដាំប្រទៀនដាំស្វាយហើយព្រះវិជាដូចគ្នាអញ្ចឹងបានន័យថាព្រះតំណាងថានេះពីគុណទាំងឡាយអ្នកទាំងឡាយមានការរស់នៅហាក់ដូចជាទេវតាខាងសាលសង្ឃ មានជីវិតរស់នៅគឺថាងារទៅជាផ្ទោស្បងក៏ស្រាប់ងារទៅចង្ហាន់បណ្ឌបាតក៏ស្រាប់ងារទៅកត់វិហារសាលាក៏ស្រាប់ងារទៅចង្ហាន់បណ្ឌបាតងារទៅសមាសនាងារទៅទុតិយៈគឺស្រាប់ស្រាប់តាមឯងដូចជាទេវតាជាឋានបវតនានឹងមួយដែរទេវតាមួយទៀតគេហៅសមពេទេវាសមពេទេវានឹងគឺដែលនិយាយចំឲ្យខ្ញុំនៅទៅស្ដាច់បាច់ថែមអីហ្នឹង អញ្ចឹងបានយើងច្រើនប្រើជាមួយស្ដេចថាសមតិទេវៈបកទៅប្រសមតិទេវៈដ៏ចម្រើនណាយ៉ាងមកណាន័យថាទេវតាហ្នឹងដាច់លោកចូលក្នុងគុសវិជ្ជាចូលលោកមានគុណធម៌គ្រប់គ្រាន់អញ្ចឹងនឹងខ្លាយទៅជាទេវតាដ៏ធំមួយក្នុងប្រទេសសម្រាប់ជាសក្ការៈដូចជារបស់មនុស្សម្នាក្នុងប្រទេសនោះទេវតាហ្នឹងណាហើយបើសិនជាបុគ្គលណាមួយមានជីវិតរស់នៅមានសិលាភិគុណមានខុសប្រាំ នឹងការវិស្ម័យដែរគឺមានសទ្ធាមានសីលៈមានសត្តៈមានចក្ខៈនិងបញ្ញានឹងលោកលោកមហាជនហើយនឹងក៏មនុស្សនឹងទៅជាទេវតាដែរមានសទ្ធាគឺបុគ្គលនឹងជឿទៅលើកម្មហើយនឹងផលជឿទៅលើកម្មរបស់ផងខ្លួនជឿទៅលើកម្មយ៉ាងម៉េចកម្មនេះប្រែថាអំពើអំពើល្អហៅប្រសលកម្មអំពើអាក្រក់ហៅថាអកុសលកម្មអញ្ចឹងជឿថាអំពើល្អទាំងអស់តែនាំសត្វឲ្យបានសុខ ហើយអំពើអាក្រក់តែនាំសត្វឲ្យបានទុកនេះការជឿទៅលើកម្មហើយនឹងផលនឹងឯងឈ្មោះថាជាធម៌របស់ទេវតាមួយអទីទីសីលៈជាកពលកម្មសិលប្រធានសិល5នោះសិលមណាច់ប្រធានសិលអបោសិលសិលសិលក្រក្រមយ៉ាងម៉ងនឹងគេហៅថាជាធម៌របស់ទេវតាមួយទីទីសតៈគឺទេវតាទាំងឡាយដែលជាមនុស្សលោកនេះមនុស្សទេវតានេះគេហៅមនុស្សទេវាគឺថាមនុស្សនឹងគឺជាអ្នក ជនណាចូលចិត្តស្ដាប់ស្ដាប់នៅដំណើរមានស្ដាប់នៅបទធម៌ស្ដាប់នៅដូចថាអ្វីដែលគេនិយាយមកមានផលប្រយោជន៍ណាគឺត្រង់ស្ដាប់ស្ដាប់យកចិត្តទុកដាក់ហើយមិននិយាយកាត់គេជាងយ៉ាងទេគឺបន្តតែគោរពក្នុងការស្ដាប់ហើយទី4ចាក់ធាក់គឺលះបង់មិនជាប់ចិត្តនេះបើមានទ្រព្យសម្បត្តិវិញគឺចាក់ធាក់នឹងទីលោកចៃទៅមានពីរអាមិសចាក់ធាក់និងធម្មចាក់ធាក់ មានតែចាក់ជាក់គាត់សម្បត្តិដែលខ្លួនបានមកដែលខ្លួនធ្វើដែលខ្លួនរកបានមកអំពីបញ្ហាណាក៏ដោយដែលខ្លួនរកបានមកចេះយករបស់នេះទៅធ្វើទានសង្កាធម៌ចិនយត្រានបៃតា